មានន័យថាស្ត្រីខ្លះគាត់មានផ្ទៃពោះនៅក្នុងខែរមមនហើយមិនទាន់បានសម្រាលទេថាតើទារកនៅក្នុងផ្ទៃនោះជាប់កតបកិច្ចដែលឪពុកម្ដាយឬក៏អ្នកព្យាបាលត្រូវចេញសកាត់ពីត្រាស់ជំនួសឬក៏វាមិនមែនជាកតបកិច្ចសម្រាប់ទារកនៅក្នុងផ្ទៃទេនៅក្នុងមិសាឡានេះគឺឧលមាបានលើកឡើងថាតើតោនឹងបញ្ហាកតបកិច្ចមានន័យថាវយិបនោះគឺមិនទេប៉ុន្តែវាជាប្រការសុណាត់មួយ ប្រការបន្តមិនសមមួយដែលគប្បីឪពុកម្ដាយរបស់ទារកនោះចេញសកាត់ពីត្រាស់អស់សម្រាប់ទារករបស់ខ្លួននៅក្នុងផ្ទៃដោយសារហេតុផលយើងចង់បាន នៅបរកាត់និងរ៉ហ្មាត់ពីអល់ឡោះស៊ុបហានតាឡាយើងដឹងគ្រប់គ្រប់គ្នាហើយថាបុគ្គលម្នាក់ពេលណាដែលគាត់មានកូនគឺគាត់ចង់បានឲ្យកូនរបស់គាត់ទោះបីមិនទាន់ឃើញមុខក៏ដោយគឺចង់ឲ្យកូនរបស់គាត់ទទួលបាននៅសេចក្តីសុខ សបាយពេលដែលសម្រាលមកក៏ដូចជាមានអ៊ីម៉ានពីព្រះអល់ឡោះចង់បានកូនល្អចង់បានកូនដែលមានអ៊ីម៉ានចូលចង់បានកូនប្រកបដោយកលងធម៌ហើយនឹងចង់បានស្លាមាត់រូបរាងកាយស្រស់ស្អាតគឺពិតជាចាំដូចនេះគ្រប់គ្រប់គ្នាដូច្នេះតាមរយៈនៃការសកាត់ទីត្រាស់ជាប្រការសម្រាប់នេះអាចជាការពេញចិត្តរបស់អមតនិកាយ គឺទ្រង់នឹងទទួលយកតាមសំណងពរនៅពេលដែលបុព្វតាចង់ឲ្យកូនរបស់ខ្លួនបាននេះក៏ជាមូលហេតុមួយចំនួនដែលឧលមាបានលើកឡើងដើម្បីបង្ហាញប្រាប់ថាកុស3ចេញសកតិត្រាស់ឲ្យទៅរូបនៅក្នុងទីប៉ុន្តែវាមិនមែនជាមិនមែនជាកតបកិច្ចទេនេះគឺជាមិសាឡាដែលតើទៅនឹងបញ្ហាទៅរូបនៅក្នុងទីមិសាឡាមួយទៀតប្រសិនបាទទីរូបនោះគាត់សម្រាលមក ប្រសិនបើសម្រាលមកមុនថ្ងៃលិចនៃយប់ចុងក្រោយសម្រាប់ខែរមបានគឺចូលជាកតបកិច្ចមានន័យថាសកតពិត្រាសម្រាប់ជារុនោះគឺកតបកិច្ចមិនមែនសុណតិទេព្រោះគាត់មានជីវិតតាន់ខែរមដានហើយតាន់ពេលវេលានៃការដាក់ច្បាប់កតបកិច្ចមកទៀតមានន័យថាដែនកំណត់នៃសកតពិត្រាសម្រាប់ជាកតបកិច្ចគឺនៅថ្ងៃលិច នៃថ្ងៃចុងក្រោយនៃខែរ៉ម៉ាឌននោះគឺជាកតបកិច្ចអ្នកណាហើយដែលមានកំណើតមុននឹងមុនថ្ងៃលេខនៃខែរ៉ម៉ាឌនថ្ងៃចុងក្រោយណាគឺកតបកិច្ចរបស់គាត់ត្រូវចប់សកលជាត្រាផ្ទុយទៅវិញប្រសិនបើទារកនោះសម្រាលមកក្រោយពីថ្ងៃលេខនៃថ្ងៃចុងក្រោយនៃខែរ៉ម៉ាឌនគឺមិនចប់កតបកិច្ចសកលទេប៉ុន្តែវាជាប្រការសុណាត់ដែលម្ដាយពុកអាចថាចេញសកាត់ឲ្យដូចលើកឡើងតែនេះខាងដែរចឹងនេះគឺជាដែនកំណត់ ឧទាហរណ៍មួយទៀតបុគ្គលម្នាក់គាត់ចូលកាន់សាសនាអ៊ីស្លាមមុនថ្ងៃលេខនៃខែរ៉ម៉ាឌនទោះបីជាមុនរយៈពេលខ្លីយ៉ាងណាក៏ដោយគាត់ត្រូវចោះកាតព្វកិច្ចសកម្មពីប្រាស់ផ្ទុយទៅវិញប្រសិនបើគាត់ចូលកាន់សាសនាអ៊ីស្លាមបន្ទាប់ពីថ្ងៃលេខនៃខែរ៉ម៉ាឌនទោះបីរយៈពេលខ្លីយ៉ាងណាក៏ដោយក៏គាត់មិនចោះកាតព្វកិច្ចសកម្មពីប្រាស់របស់គាត់ដែរដោយសារដែនកំណត់នៃការចោះកាតព្វកិច្ចនេះគឺនៅថ្ងៃលេខនៃថ្ងៃចុងក្រោយនៃខែរ៉ម៉ាឌន នេះគឺជាអ្វីដែលអ៊ុលម៉ាបានលើកឡើងហើយក៏វាជាមេសាឡាស់មួយចំនួនដែលយើងតែងតែដេញដោលសួរគ្នាអំពីថាតើជាប់សកតិត្រាំនេះឬក៏នៅពេលណាឬក៏ពេលវេលាណាដែលទៅជាប់ហើយពេលវេលាណាដែលមិនជាប់សកតិត្រានៅក្នុងមេសាឡាស់មួយទៀតគឺក្នុងករណីដែលបុគ្គលម្នាក់គាត់តាំងចិត្តហូនសកតិត្រានេះខុសពេលវេលារបស់វាឧទាហរណ៍ បុគ្គលកម្នាក់គាត់តាំងចិត្តថាគាត់នឹងហូរសកាមិត្រាប៉ុន្តែក្រោយគឺសំបីយ៉ាងរយ៉ាហើយគឺការធ្វើរបស់គាត់គឺមិនត្រឹមត្រូវទេមានន័យថាការហូរសការបស់គាត់នេះគឺមិនសះទេមានគាត់នៅជាពាក់បំណុលនេះដដែលជាពាក់បន្ទុកនេះដដែលទោះបីជាគាត់ធ្វើក្រោយនឹងក៏ដោយគាត់ក៏ដកគាត់សងយ៉ាងម៉េចក៏ដោយក៏អត់បានដែរគឺគាត់បានតាំងចិត្តធ្វើឲ្យខុសកន្លែងដែលច្បាប់បានកំណត់ប៉ុន្តែទុយទៅវិញបើក្នុងករណីដែលគាត់មានធុរៈ ហើយធុរៈនោះដែលច្បាប់អនុគ្រោះឲ្យឧទាហរណ៍ថាបុគ្គលម្នាក់គាត់កំពុងតែស្ថិតនៅក្នុងការធ្វើដំណើរហើយវាដល់ពេលវេលាដែលត្រូវចោលចេញសកាត់ពីត្រាស់តែដំណើររបស់គាត់មិនអាចឈប់បានព្រោះជាជាដំណើររួមឧទាហរណ៍ជាដំណើរផ្លូវឆ្ងាយដំណើររួមដែលមិនអាចមិនអាចឈប់បានដើម្បីហូតសកាត់ករណីនេះបើសិនជាគាត់វកិលផ្ទេសិទ្ធទៅឲ្យអ្នកដតីដើម្បីហូតសកាត់ពីត្រាស់ជំនួសគាត់ ប៉ុន្តែផ្ទុយទៅវិញប៉ុន្តែវាជាការចៃដន្យឧទាហរណ៍ថាជាការចៃដន្យអ្នកដែលទទួលបន្ទុកគេសកាត់ជំនួសគាត់នេះគាត់ភ្លេចរហូតដល់ផុតពេលវេលានៃការចាំបាច់ត្រូវចេញសកាត់ពីត្រាស់ក្រោយមកបងគាត់នឹកឃើញថាគាត់មិនបានបំពេញអ្វីដែលជាបន្ទុករបស់គាត់ដែលគាត់ទទួលយកការបំពេញមានន័យថាទទួលយកក្នុងនាមជាវគិលរបស់គេនេះណាដើម្បីចេញសកាត់ពីត្រាស់គាត់អាចបានបំពេញទេចឹងដល់ពេលគាត់នឹកឃើញវាក្រោយពីសម្បែងយ៉ាងហើយ នៅករណីនេះក៏គាត់ត្រូវទោះបីនឹកឃើញស្មានក៏ដោយគាត់ត្រូវចេញសកាត់ពីត្រាស់ឲ្យឲ្យអ្នកដែលវកិលឲ្យគាត់ចោះព្រោះគាត់អត់ខុសទេដោយសារការភ្លេចភ្លាំងនេះមិនត្រូវបានច្បាប់ចាត់ទុកជាកំហុសទេព្រោះត្រូវបានច្បាប់ចាត់ទុកជាជាការអនុគ្រោះអញ្ចឹងគាត់អាចគាត់អាចចេញសកាត់បានករណីមួយទៀតឧទាហរណ៍របស់គាត់ម្នាក់គាត់រកស៊ីផ្លូវសមុទ្រនៅកណ្ដាលសមុទ្រឬក៏នៅតំបន់ណាមួយដែលគាត់លំបាកក្នុងការមកឲ្យទាន់ពេលដើម្បីចេញសកាត់ពីត្រាស់ ក្នុងពេលដែលគាត់ដល់ពេលរហូតសកាត់ពីប្រាស់អញ្ចឹងគាត់នៅលើនៅលើកប៉ាល់ឬក៏លើទូករបស់គាត់ក៏គ្មានអ្នកណាដែលគាត់មានសិទ្ធិទទួលយកសកាត់ពីប្រាស់ឧទាហរណ៍គាត់អត់មានសោះអញ្ចឹងគាត់គាត់ឡើងមកដល់គោវិញបានគាត់អាចចេញសកាត់ពីប្រាស់បានអញ្ចឹងក្នុងករណីនេះបើសិនជាគាត់មកដល់គោហើយបែរទៅជាពេលវេលារបស់វាផុតក៏គាត់ត្រូវតែចេញសកាត់ពីប្រាស់ដែរពួកច្បាប់អនុគ្រោះឲ្យគាត់ដោយសារគាត់មានធុរៈដែលគាត់មិនអាចជៀសផុតបាន ហើយទុរៈនេះគឺត្រូវបានមិនចាត់ទុកជាកំហុសទេតែវាជាជាការអនុគ្រោះចឹងនេះគឺជាមសាឡាមួយចំនួនជំវិញបញ្ហាសកតិត្រាហើយនឹងការអនុគ្រោះសម្រាប់អ្នកដែលធ្វើមិនទាន់ពេលវេលាហើយអ៊ីនសាអល់ឡោះគឺយើងអាចណាសិហាត់គ្នានៅក្នុងមសាឡាមួយចំនួនទៀតដូចជាចំនួនសកតិត្រាទៅប្រមាណគឺបើក្នុងករណីបុគ្គលនឹងគាត់មានអត់មានគ្រប់ទេ សមាជិកភាពដែលនៅក្នុងក្រមអវ័នរបស់គាត់ដូចជាកូនរបស់គាត់ច្រើនតែគាត់មានចំនួនសកម្មភាពត្រតិចតែគាត់អាចរួចខ្លួននៅឬក៏អត់ហើយនឹងពេលវេលាថាពេលវេលាណាដែលប្រសើរសម្រាប់ចេញសកម្មភាពត្រាស់ហើយពេលវេលាណាដែលច្បាប់អនុគ្រោះអាចចេញបានអ៊ីនសាអល់ឡោះគឺយើងអាចរំលឹកគ្នានៅមេរៀនក្រោយអ៊ីនសាអល់ឡោះ هذا وصلى نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته